ហេអូនស្រីតើអូននាងកើតឆ្នាំអីតើធាតទឹកឬមួយក៏អូនធាតដីសំស្រដីមកណាជីវ៉ាអូនកំភៃបងជាសេនាជាសែងចេញឆ្វាំងដើម្បីជីវ៉ាបដូរផ្ដាច់សងខាដើម្បីតើអូនចូលជីវិតសូនតបងសូន ទៅភូមិមកជាសេនាការពារមហានគរចម្លងយកជ័យជំនះឥឡូវយើងឈ្នះគេសាទរជួបអូននៅតាម ផ្លូវក៏ចង់ជាងអូនចូលព្រះនគរបើសិនអូនមិនតងអីសំអូនស្រដីតា here we go រឿងគឺវាដំណើរថា មានអូនជាទេវតាស្អាតដូច បវរកញ្ញា មានបងគឺជាសេនាហើយបងតែងតែថែរក្សាជាគូនឹងគ្នាតាមប្រេងវាសនាមើលនេះហោរាកូនគូទៅមើលថាវាយ៉ាងណាបើត្រូវថ្ងៃខែយើងកានឹងរៀបអភិសេកនឹងប្រកល់បណ្ដាការធ្វើសឹកនេះឯជំរុំរូបអូននៅផ្ទះធ្វើជាជំទាវស្នេហាយើងដូចប្រេងនេះទៀនប៉ុន្តែមិនមែនរឿងទុំទេវ មិនយំមិនយោចសោកសៅដូចទុំនឹងទៀវស្នេហ៍ខ្ញុំមិនលងមិនលន់ក្រុមគ្នាគេហូកាន់ជ្រាវមកនឹងថាអូនឲ្យបានដូចជា JB ក៏ឲ្យមួយខែបំពេញបំណងឲ្យរូបអូនហេអូនស្រីតើអូននាងកើតឆ្នាំអីតើធាតទឹកឬមួយក៏អូនធាតដីសងស្រដីមកណាជីវ៉ា ជាសេនាជាសែងជែងច្បាំងដើម្បីជីវ៉ាបដូរផ្ដាច់សងខាដើម្បីតែអូនព្រោះជីវិតសូនតបងស៊ូដើម្បីមានស្ងួនបងជាសេនាការពារនៅមានតុភូមិដំណើររបស់អូនដែរដូចជាបវរកាញ្ញាក៏បែកកូនអូនសានខ្លំមកយឡំមិនទេមកឆាចាប់ចិត្តនេះប្រតិពតចង់តែគាត់ពីការមកជាសេនាការពារនៅរាជធានីសេនាមកជាសេនា យងស្រីឯកទេពហូជំនាញកាប់ពីនៅក្មេងវ័យសេនាក្រុងសេនាខាច់សាវនាកាត់ក្តីអីលែននេះជាសេនាស្អែកឡោដល់សេនាសេនាអីលើឡើងឧត្តមសន្តិអូនដូចជាផ្កាឯបងដូចជាទឹកនឹងដីអូនដល់លើបងឲ្យស្រស់បំប្រងរៀងរាល់ថ្ងៃគ្រូថាសំដាងបើសិនបានបងមកធ្វើជាប្តីបើសិនបានបងមកធ្វើជាប្តីអេអេ I walk like I'm talk មានវិន័យអ្នកណេះ I rap with the mob I love it អេមានជន ទេរៀននៅសួស្ដីសំប្របីណាព្រះមហាសីសំដីមកកោមួយម៉ាត់អាចកំចាត់ចត់ទឹកដីទេហ៊ានមួយលានអ្នកវាយឆ្នាំមួយលានជ័យអង្គអាចក្លាហានសម្រួលអូនពីប៉ែតដីអូនជាសនាអីលើឡើងឧត្តមសន្តីអូនដូចជាផ្កាអាយបងដូចជាទឹកនឹងដីអូនដល់លើបងឲ្យស្រស់បំប្រងរៀងរាល់ថ្ងៃគ្រូថាសំដាងបើសិនបានបងមកធ្វើជាប្តីជាសាញ់ចេញឆ្វាំងណាម យតែអូនចូលជីវិតសូនតបងស៊ូដើម្បីមានស្ងួនបងជាសេនាការពារនៅមានទុភូមិមានទុភូមិបងជាសេនាការពារមហានគរចំបងយកជ័យជំនះឥឡូវយើងឈ្នះគេសាទរជួបអូននៅតាមផ្លូវក៏ចង់ជាងអូនចូលព្រះនគរបើសិនអូនមិនតងអីសំអូនស្រដីតា here we go entre